ប្រិមិត្តជាទីមេត្រីផ្អល់វែកញែករឿងខ្សែក្រវ៉ាត់មានអក្សរខ្មែរភេកប្រដាជគុណហាក់សៀងហៃបកស្រាយអត្តន័យទូអក្សរភ្លែននៅយប់ថ្ងៃទី5ខែកុម្ភៈឆ្នាំ2023កន្លងទៅកីឡាករប្រដាល់គុណខ្មែរព្រមសំណាងបានផ្ដួលគូប្រកួតកីឡាករអង់គ្លេស Thomas ឲ្យសន្លប់ត្រឹមទឹកទី1នៅសង្វៀន Thai Fight តាមរយៈការប្រើជង្គង់ដល់មុតស្រួចរហូតទទួលបានខ្សែក្រវ៉ាត់ទៀតផង ក្រោយពីទទួលបានជ័យជំនះ ពីសំណាក់កីឡាករព្រំសំណាងលើកីឡាករអង់គ្លេសរូបនោះភ្លាមមហាជនក៏ផ្ទុះការវែកញែកពេញបណ្ដាញសង្គមពាក់ព័ន្ធនឹងខ្សែក្រវ៉ាត់ដែលមើលទៅមានអក្សរជាអក្សរខ្មែរក្រោយមាន ការវែកញែកនេះនៅថ្ងៃទី6កុម្ភៈ2023តាមរយៈ page របស់ប្រដេចគុណហាក់សៀងហៃឈ្មោះពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា BEC បានស្រាយអត្ថន័យនៃពាក្យដែលមាននៅលើខ្សែក្រវ៉ាត់ដែល ថៃហ្វៃបានប្រគល់ឲ្យព្រំសំណាងថាអ្នកមោពុទ្ធាយសូមនមស្ការថ្វាយបង្គំចំពោះព្រះសម្មាសម្ពុទ្ធឧអាកសៈឧគឺឧឋានសម្បទាដល់ព្រមដោយការប្រឹងប្រែងអាគឺអរិយសម្បទាដល់ព្រមដោយការថែរក្សាកគឺកល្យានមិត្តា មានមិត្តល្អសៈ គឺសំជីវតាចិញ្ចឹមជីវិតដោយស្មើចេះចាយវាយទុកដាក់យ៉ាងណាមិញចំពោះរឿងនេះបើតាម ប្រភពដដែលបានឲ្យដឹងទៀតថា បើ គិតវិជ្ជមានអសរសាស្ត្រវប្បធម៌យើងមាន អធិពលផ្សព្វផ្សាយជ្រួតជ្រាបដល់ប្រទេសជិតខាងយក ទៅប្រើប្រាស់ដូចនេះបើផ្សព្វផ្សាយទៅកាន់ពិភពលោកទៀតកាន់តែល្អប្រពៃប៉ុន្តែនៅមានមតិគិតរិះគន់ជាច្រើន បានលើកឡើងថាមិនគួរណា ប្រទេសថៃយកអសរខ្មែរ មកដាក់នៅលើខ្សែក្រវ៉ាត់ថៃនោះឡើយចានេះគឺជាខ្សែក្រវ៉ាត់ ដែល Thai Fight បានប្រគល់ឲ្យព្រំសំណាងបន្ទាប់ពីឈ្នះកីឡាករ Thomas ដែលនៅលើខ្សែក្រវ៉ាត់មានរូបមន្តចំនួន2រូបព្រះសង្ឃមួយអង្គជាមួយនឹងអក្សរខ្មែរ ដែលអក្សរនេះហាក់បីដូចជាពាក្យបាលីអញ្ចឹងដោយនៅក្នុងនោះព្រះតេជគុណហាក់សៀងហៃក៏បានធ្វើការបកស្រាយចំពោះតួអក្សរនៅលើខ្សែក្រវ៉ាត់